បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀត នៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពី function រួចមកហើយ ហើយ function យើងមាន2ប្រភេទដែលយើងឲ្យឈ្មោះថា user defined function ហើយនឹង default function ដែលយើងហៅថា function built in ហ្នឹង ចឹង function built in បានន័យថា function ដែលមានស្រាប់ដោយយើងគ្រាន់តែយកឈ្មោះនៃ function នោះមកប្រើតែប៉ុណ្ណោះគឺប្រើតាមរយៈ header file របស់វាឥឡូវយើងមកនិយាយអំពី user define function ចឹង user define function នេះវាមានចំនួន4ប្រភេទទី1គឺ no argument and no return time ទី2គឺ no argument but return time ទី3 pass argument no return time ទី4 pass argument and pass return time បានន័យថាមានតាំងពី parameter មានតាំងពី return return time ឥឡូវយើងមើលអំពីឧទាហរណ៍ទី1ទាំងអស់គ្នាឧទាហរណ៍ទី1នេះនិយាយអំពី primary number អញ្ចឹងយើងនឹងទៅសេ function ពាក់ព័ន្ធជាមួយនឹង primary num primary number អញ្ចឹង primary number យើងទៅសេដោយមិនបាច់ return type ហើយក៏មិនបាច់ចាំប្រើនៅ parameter ដែរណា ចឹងខ្ញុំសូមបញ្ជាក់តិចថា parameter ហ្នឹងគឺជាស្អីបាទ parameter នេះបើនិយាយឲ្យស្រួលស្ដាប់មានន័យថាអថេដែលយើងប្រើដើម្បីតាំងនៅតម្លៃខ្ញុំឧទាហរណ៍ថាយើងប្រើសាំណាំ A ក្បៀសមួយមកណាំ2អញ្ចឹងបានន័យថាអឺត្រង់កន្លែង parameter នេះគឺជំនួសដោយលេខទី1ហើយនិងលេខទីទី2 ឥឡូវយើងពិនិត្យលើកូដ check primary number ទាំងអស់គ្នាដោយនៅក្នុង main នេះគឺយើងបាន call ហៅនៅ function មួយឈ្មោះថា check primary number អញ្ចឹងយើងមកមើលអំពីអឺកូដរបស់ check primary number បន្តិចថាតើវាមានស្អីខ្លះដើម្បី អាចដឹងតម្លៃនឹងថាជាតម្លៃ prime number ឬក៏មិនមែនជាតម្លៃ prime number អញ្ចឹងយើងមានអថេចំនួន3ទី1គឺ INTI ទី2គឺ INTI INTN flux smart zone បាទ flux smart zone បានន័យថាជាអថេមួយយ៉ាងដែលគេតាងវាដើម្បី ពិភាក្សាគិតអំពីតម្លៃលេខនៃការសិក្សាដំបូងថាតើវាបោះនៅលេខប៉ុន្មានហើយបើសិនជាវាបោះនៅលេខណាមួយដែលជាចំនួនសេសធំជាង0ហើយនឹងធំជាង1យើងអាចចាត់ថាជា prim number បាទ prim number ចឹងដំណាក់កាលទី1គេឲ្យយើងធ្វើការ enter នៅតម្លៃលេខយើងអាច enter ទៅបាទតម្លៃលេខ 1រហូតទៅដល់លេខ20ជាដើមអញ្ចឹងយើង enter វាចូលមកគេសិក្សាមើលថាប្រសិនបើតម្លៃនឹងវាស្មើ0ឬក៏វាស្មើនឹង1នោះគេឲ្យ flag របស់វាស្មើនឹង1បានន័យថាម៉េចបានន័យថានេះមិនមែនជា prime number ទេមិនមែនជា prime number ទេចឹងឥឡូវអ្វីដែលយើងហៅថា prime number ចឹង prime number លុះត្រាតែមួយចំនួន ដែលម៉ូតនឹង i ស្មើ0ណាដែលម៉ូតនឹង i ស្មើ0យើងហៅវាថា prim number តែបើវាម៉ូតនឹង i បាទមួយចំនួន ចំនួនណាក៏ដោយចែកនឹង2វាអាចចែកដាច់ហើយនឹងវាអាចចែកមិនដាច់ចែកមិនដាច់គឺសំណល់សល់1នឹងឯងអញ្ចឹងបើសំណល់សល់1 នោះយើងនឹងរុញទៅជាតម្លៃមួយយ៉ាងដែលយើងឲ្យឈ្មោះថា prim មិនមែនជា prim number តែបើសិនជាវាចែកដាច់ចំនួននោះយើងហៅថា prim number prim number ឧទាហរណ៍ថា5 5ម៉ូតនឹង i i យើងស្មើ2អញ្ចឹងយើងម៉ូតនឹង i យើងឃើញថាសំណល់សម1អញ្ចឹងបើសំណល់សម1មានន័យថាម៉េចមានន័យថាវា គឺជា prim number prim number អូខេឥឡូវយើងចូលទៅអនុវត្តកូដទាំងអស់គ្នា មុននឹងអនុវត្តខ្ញុំសូមបញ្ជាក់មួយសារទៀតថា prim number លុះត្រាតែតម្លៃដែលយើងយកទៅ mode នេះវាស្មើនឹង0ទើបវាជា prim number ផ្ទុយទៅវិញបើសិនជាយើង mode មិនដាច់ស្មើនឹង1វាមិនមែនជា prim number នោះទេ ឥឡូវយើងចូលទៅអនុវត្តកូដនៅក្នុងអឺ deal ទាំងអស់គ្នាអូខេឥឡូវយើងចូលមកដល់កម្មវិធី deal ហើយយើងអាចចុចទៅលើ new your software អឺបន្ទាប់មកយើងនឹងធ្វើការសរសេរនៅកូដរបស់យើងចូល include stdio.h បាទហើយយើងដាក់ int main int man យើង return វាមកហើយយើងចាប់ផ្ដើម call នៅ function របស់យើងឈ្មោះថា check prim number check prim number ហើយយើងបិទវាវិញអញ្ចឹងត្រង់កន្លែងនេះគឺវាទៅហៅនៅ function មួយឈ្មោះថា prim number បាទ prim number check prim number check prim number ប៉ុន្តែ function នេះយើងអត់ទាន់បានសរសេរទេអឺក្នុងករណីដែលយើងសរសេរ function នៅខាងក្រោមយើងត្រូវប្រកាសនៅឈ្មោះ function នេះមួយនៅខាងលើអញ្ចឹងគឺយើងត្រូវប្រកាសថា int check អឺ prim check prim number អូខេអញ្ចឹងសរសេរអក្សរធំ check prim num number number ខេឥឡូវចាប់ផ្ដើមសរសេរកូដនៅខាងក្រោមនេះចឹងទៅសេដូចខាងលើ គឺ int check prim num number អូខេចឹងនៅក្នុងកូដវាមាននៅអឺអថេចំនួនប៉ុន្មាន បាទគឺ មានអថេចំនួន3គឺយើងប្រកាសវាថា អឺ INT ទី1គឺ INTN INTI ហើយនឹង flag របស់យើងនេះឲ្យវាស្មើនឹង0បាទ flag របស់យើងដំបូងគឺវាស្មើនឹង0ឥឡូវយើង ធ្វើការ print តម្លៃមួយ ដើម្បីបញ្ជាក់ឲ្យគេបញ្ចូលចំនួន n អញ្ចឹងខ្ញុំដាក់ថា print s print s please enter please enter number អញ្ចឹងយើងឲ្យគេធ្វើការបញ្ចូលតម្លៃលេខមកហើយ scan បាទ scan គឺ scan អីគេបាទគឺ scan នៅភាគរយ scan នៅភាគរយបាទយើងអាចដាក់ i ហើយនឹង d scan នៅភាគរយ d ក្បៀសវាមួយមក n n n ចឹងនៅពេលនេះគឺយើងបានតម្លៃ n មកហើយបានតម្លៃ n ចឹងយើងសិក្សាវាមើលថាតើ n របស់យើងហ្នឹងអឺវាធំជាងឬក៏វាស្មើនឹងនឹង0ណាចឹងវាស្មើនឹង0ឬក៏វាស្មើនឹង1ចឹងយើងអាចធ្វើការសិក្សាវាប្រសិនបើ n ស្មើនឹង0បើសិនជា n ស្មើនឹង0ឬ n នេះស្មើនឹង1ស្មើនឹង1អឺនាំឲ្យបាទយើងនាំឲ្យ flag នាំឲ្យ flag របស់យើង គឺស្មើនឹងនឹង1 flag ស្មើនឹង1ហើយយើងយើង break វា break ខេយើង break វាឥឡូវនៅក្នុងករណីដែល n របស់យើងហ្នឹង វាស្មើនឹង0ឬក៏ n នឹងស្មើនឹង1 flux របស់យើងគឺបាន1ហើយ flux របស់យើងលែង0ទៀតហើយអញ្ចឹងយើងចាប់ដើមសិក្សាវាដោយប្រើ loop ដើម្បីអីដើម្បីឲ្យវាចាប់តម្លៃអឺដែលយើងបោះបន្តមកទៀតអញ្ចឹងយើងប្រើ for ចុះ for i ស្មើនឹង2 i ស្មើ2 i របស់យើង តូចជាង n បាទ i របស់យើងតូចជាង n ហើយយើងដាក់ថា i បូកបូកអញ្ចឹងចុះអា i បូកបូកឬក៏បូកបូក i នេះអូខេបាទកន្លែងនេះយើងអាចប្រើ loop ដើម្បី control វាមើលថាតើអឺយើងនឹងធ្វើយ៉ាងម៉េចដើម្បីដើម្បីឲ្យបានតម្លៃ flag របស់យើងស្មើ0 ចឹងយើងថាសេប្រសិនបើប្រសិនបើគេប្រសិនបើ n ណាប្រសិនបើ n mode នេះគឺសញ្ញា mode នឹង i ស្មើនឹងស្មើនឹង0បាទបើវា mode នឹង i ស្មើនឹង0ចឹងបើសិនជាយើងម៉ូតនឹង i ស្មើនឹង0 នោះ flux របស់យើង flux របស់យើង បាទគឺស្មើនឹងស្មើនឹង1អញ្ចឹងយើង break វាបាទ break វា គឺ break ក្នុង loop break ក្នុង loop បាទនេះគឺមិនមែន break ទេនេះគឺគ្រាន់តែ flux របស់យើងស្មើ1ទេអឺត្រង់កន្លែង i ត្រូវតែតូចជាង n ចែកជាចែកជា2ណាចែកជា2 អូខេបាទអញ្ចឹងយើងបានអឺ check ហើយបាទក្នុងករណីដែលយើងបញ្ចូលមកលេខ5អញ្ចឹង5កាលណាអឺវាសិក្សាមើលថាតើ5វាធំជាងឬក៏បានន័យថាវាស្មើ0ឬក៏វាមិនស្មើនឹងនឹង1ទេអញ្ចឹងវារត់មកខាងក្រោមនេះគឺវាសិក្សាមើលគឺសិក្សា for បាទចូលដល់ for គឺវាស្វែងរកនៅ flux ឲ្យវាស្មើនឹង0នោះវានឹងចាប់ផ្ដើមទទួលបាន flux ស្មើនឹង0ឥឡូវយើងយក flux មកសិក្សាទាំងអស់គ្នាប៉ះសិនបើ flux របស់យើងនេះបាទវាស្មើនឹង1អញ្ចឹងយើង print មក print s អឺ number is បាទអញ្ចឹងយើងដាក់ភាគរយ d no prime number អូខេ no prime number ចឹងយើងក្បៀសវាមួយមកគឺតម្លៃរបស់យើងនេះគឺតម្លៃតម្លៃ n ណាតម្លៃតម្លៃ n và tâm lại ấn tôi từ vĩnh tôi từ vĩnh chân prim s number is phía rồi đi prim nắm prim number number ok chân number is is prim nắm number ចឹងយើងអាចដាក់អឺ is ពីរដងទៅ is okay k អញ្ចឹងយើងអាច run វាសាកមើលទៅអញ្ចឹងខ្ញុំ save វាមួយសិនបាទយើងអាចញូរ៉ាន់ កន្លែងនេះគឺយើងដាក់ sea sauce ហើយយើងដាក់ថា rim number អូខេចឹងខ្ញុំ run វាមកបាទអឺក្បៀសមួយអឺ n 5អូខេ n 5ចឹង run វាមក ឥឡូវខ្ញុំបញ្ចូលលេខលេខ5អញ្ចឹងលេខ5 num is 5 is prime number បាទអញ្ចឹងយើងអាចកែ clear ខ្លួនឲ្យវាព្រោះតិចទៅបាទគឺអឺលេខអញ្ចឹងទៅ is num អញ្ចឹងតាអឺលេខមក is prime number តែម្ដងកុំដាក់ num is ទៀតដោយសារតែ ន័យហ្នឹងគឺស្មើនឹងភាគរយនឹងឯងអូខេបាទឥឡូវយើងរ៉ាន់វាម្ដងទៀត K យើងវាយលេខ6អញ្ចឹង6វាដោយសារតែវាចែកនឹង2ទៅស្មើ0វាប្រកាសជាមិនមែនណាំទេតោះតែវាម៉ូតទៅមិនដាច់ឧទាហរណ៍ថាខ្ញុំវាយលេខ7បាទលេខ7 is prime num prime number okay យើងអាចតេស្តអឺលេខ9យើងលេខ9 is not prime number បាទវីដេអូនេះមាន តែប៉ុណ្ណេះសូមអរគុណ